បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានសង្គមសូមចែករំលែកចំណេះដឹងតិចតួចតទៅជាមួយនឹងការសរសេរ CV ថាតើសរសេរ CV បែបណាដើម្បីជាការចំណាប់អារម្មណ៍ទៅកម្មបណ្ដាក្រុមហ៊ុន ដែលបងប្អូនបាននឹងកំពុងស្នើសុំមកពេញការងារទី1អ្វីទៅជា CV CV គឺជាឯកសារដែលនិយាយសង្ខេបពីបទពិសោធន៍ចំណេះនិងជំនាញព្រមទាំង ការសិក្សារបស់បងប្អូនដើម្បីបំពេញនៅក្នុង CV ដើម្បីធ្វើការរៀបចំ apply ទៅខាងក្រុមហ៊ុនផ្សេងផ្សេងដែលបងប្អូននឹងរៀបចំស្នើសុំទៅតាមម្ដងក្រុមហ៊ុនទី2គឺជាចំណុចដែលមាន8ចំណុចធំធំនៅក្នុង CV ដែលស្ទើរតែ100%គឺត្រូវតែមាន8ចំណុចនេះ បាទស្ទើរតែ100%គឺត្រូវតែមាន8ចំណុចនេះចំណុចទី1គឺ personal information ចំណុចទី2គឺ profile ចំណុចទី3គឺ education background ចំណុចទី4គឺ work experience ទី5គឺ training course ទី6 language ទី7 hobby និងចុងក្រោយទី8គឺ reference បាទចំណុចទី1គឺ personal information ចំណុចទី1នេះនិយាយអំពីអាស័យដ្ឋានរបស់ ប្អូនឈ្មោះទីកន្លែងកំណើតលេខទូរស័ព្ទអ៊ីមែលបាទខាងក្រោមគេនឹងគឺជាចំណុចសំខាន់អញ្ចឹងបងប្អូនដែលខាតគឺត្រូវតែបំពេញចូលលេខទូរស័ព្ទនិងអ៊ីមែលដើម្បីងាយស្រួលទៅក្រុមហ៊ុនផ្សេងផ្សេងឧទាហរណ៍បើសិនជាក្រុមហ៊ុនគាត់មានការចំណាប់អារម្មណ៍ទៅលើបងប្អូនអញ្ចឹងគាត់នឹងស្វែងរក contact ដើម្បីតាក់ទងបងប្អូនសម្រាប់ interview បងប្អូនអញ្ចឹងបើសិនជាបងប្អូនផ្លេចដាក់ឬក៏អត់ដាក់អញ្ចឹង វានឹងបាត់បង់ឱកាសការងារព្រមដូចជាបងប្អូនយកกระดาษយកទៅចោលអញ្ចឹងយកដាក់ពាក្យចោលអញ្ចឹងបាទរូបថតផងដែរគឺជាគឺជាកត្តាសំខាន់មួយដែរអញ្ចឹងរូបថតបងប្អូនតើទៅពេញចូលនៅក្នុងចំណុចទី1 personal information នេះបាទរូបថតគឺដាច់ខាតគឺជាលក្ខណៈ professional បាទលក្ខណៈ professional ចំពោះនារីគឺបើសិនជាសក់វែងអញ្ចឹងគឺ មិនឲ្យមានការបាំងសក្តិជាតិបាទមានការបាំងសក្តិជាតិទេទី2គឺ profile profile និយាយអំពីថាតើបងប្អូនមានចំណុចអ្វីខ្លះដែល offer ទៅឲ្យខាងក្រុមហ៊ុនហើយនិយាយអំពីបងប្អូនថាតើបងប្អូនគឺជានរណាបាទចំណុចនេះ និយាយរួមគឺនិយាយគឺសរសេរចូលបំពេញចូលលក្ខណៈជាចំណុចដែលជាចំណុចដែលដែលល្អសម្រាប់បងប្អូនបងប្អូនមានចំណុចល្អអ្វីខ្លះបងពេញចូលឧទាហរណ៍បងប្អូនជាមនុស្សដែលធ្វើការលក្ខណៈ team work វត្ត team work កន្លងមកនៅខាងក្រុមហ៊ុនផ្សេងផ្សេងដែលបងប្អូនធ្លាប់មានបងប្អូនជាមនុស្សដែល proactive far positive ចឹងបងប្អូនអាចបំពេញចូលនៅក្នុងហ្នឹងបំពេញចូលក្នុងចំណុចទី2នេះឯងនៅក្នុង profile នេះឯងទី3គឺ education background ចំណុចនេះបងប្អូនបំពេញចូលតទៅមកការសិក្សាបងប្អូនឧទាហរណ៍បងប្អូនមានការសិក្សាដល់ថ្នាក់បញ្ញាបត្រឬក៏ Master អញ្ចឹងគឺបងប្អូនបំពេញចូលនៅក្នុងការសិក្សារបស់បងប្អូនពី ពីការសិក្សាពីខ្ពស់មកទៀតបាទពីការសិក្សាពីខ្ពស់មកទៀតឧទាហរណ៍បងប្អូនរៀនត្រឹម Bachelor Degree អញ្ចឹងបងប្អូនពេញចូល Bachelor Degree ផ្នែកអីនៅសាកលវិទ្យាល័យណាបាទនៅសាកលវិទ្យាល័យណាទី4 work experience work experience គឺជាចំណុចដ៏សំខាន់មួយនៅក្នុង CV នេះចឹងដាច់ខាតគឺបងប្អូនត្រូវតែបំពេញចូលនៅក្នុង CV បងប្អូនដាច់ខាតត្រូវតែបំពេញចូល per experience អញ្ចឹងបងប្អូនកុំភ្លេចបើសិនជាករណីបងប្អូនមានបទពិសោធន៍កន្លងមកចាំបងប្អូនកុំភ្លេចតកតងជាមួយនឹងភាពយកខុសត្រូវបងប្អូនបងប្អូនបំពេញចូលក្នុងចំណុចទី4នេះឧទាហរណ៍បងប្អូនធ្លាប់បទពិសោធន៍ធ្វើ experience ខាង accountant ខាង sales marketing ឬក៏អីផ្សេងៗនោះបងប្អូនបំពេញចូល position នៅក្រុមហ៊ុនណាធ្លាប់ ទទួលខុសត្រូវទៅលើអ្វីខ្លះចឹងបងប្អូនមកពេញចូលមកចំណុចទី4នេះឯងក្នុងករណីដែលបងប្អូនមិនមានបទពិសោធន៍ប៉ុន្តែធ្លាប់មានធ្វើការងារសង្គមជួយការងារសង្គមឬក៏ volunteer នៅក្រុមហ៊ុនណាមួយចឹងបងប្អូនពេញចូលនៅក្នុងហ្នឹងឬក៏ការងារជួយជួយជាលក្ខណៈ part time ឯផ្សេងផ្សេងហ្នឹងបងប្អូនពេញចូលនៅក្នុង expert នេះឯងបាទទី5គឺ training course ត្រីនឹងខុសនិយាយអំពី certificate ដែលបងប្អូនអាចទទួលបានជំនាញដែលបងប្អូនបានរៀនជំនាញដែលបងប្អូនបានរៀនឧទាហរណ៍បងប្អូនរៀនសតខុសខាង admin ឧទាហរណ៍ខាង relationship skills បាទ relationship skill team work ឧទាហរណ៍អញ្ចឹងអញ្ចឹងបងប្អូនអាចបំពេញចូលក្នុងចំណុច training ខុសនេះឯងទី6 language បាទ language ក្នុងករណីដែលបងប្អូនមានការសិក្សាឬក៏ចេះភាសាច្រើនភាសាដែលអាចប្រើការបានបងប្អូនពេញចូលក្នុងជំនាញទី6នេះប៉ុន្តែជៀសវាងដាក់ភាសាដែលបងប្អូនចេះទីទួលបំផុតដាក់ចូលដែរអញ្ចឹងជៀសវាងកុំដាក់លោជីដាក់ភាសាណាដែលបងប្អូនអាចប្រើការបានបាទទី7គឺ hobby ចំណុចនេះនិយាយពីទម្លាប់របស់បងប្អូននៅពេលទំនេរ ចូលចិត្តធ្វើអីមួយឧទាហរណ៍ហាត់ប្រាណឧទាហរណ៍ហាត់ប្រាណមើលសិភៅ research internet អីផ្សេងតាក់ទងជាមួយនឹងអេរិយាប័ត្ររបស់បងប្អូនផ្ទាល់ទម្លាប់របស់បងប្អូនផ្ទាល់អញ្ចឹងជិះវៀងសរសេរនៅទម្លាប់មិនល្អបាទជិះវៀងសរសេរទម្លាប់មិនល្អចូលអញ្ចឹងទម្លាប់ដែលល្អល្អបងប្អូនអាចសរសេរចូលអាចសរសេរចូលបានបាទទី7គឺ reference reference គឺនិយាយអំ និយាយសង្កត់ធ្ងន់ទៅលើមនុស្សដែលបងប្អូនធ្លាប់ស្គាល់អាចជាអាចជាអតីតលោកគ្រូអ្នកគ្រូមិត្តរួមការងារឬក៏ប្រធានបងប្អូនមេបងប្អូនអ្នកគ្រប់គ្រងបងប្អូនបងប្អូនអាចបំពេញចូលបាននៅឈ្មោះរបស់គាត់អឺកន្លែងបំពេញការងារទួលនីតិលេខទូរស័ព្ទឬក៏អ៊ីមែល ពីព្រោះចំណុចនេះអាចខាងក្រុមហ៊ុនដែលបងប្អូនបាននឹងកំពុងស្នើសុំអាចនឹងតាក់ទងសួរអំពីកិរិយាមារយាទរបស់បងប្អូនអំពីថាតើបងប្អូនជាមនុស្សប្រភេទណាជាបុគ្គលិកប្រភេទណាជាមិត្តភក្តិប្រភេទណាអញ្ចឹងគាត់អាចសួរបានគាត់អាចសួរមនុស្សដែលបងប្អូនបានដាក់នៅក្នុង reference ហ្នឹងបាទនៅក្នុង reference ហ្នឹងបាទនេះគឺជា CV គំរូដែលវាមានទាំង8ចំណុចដែលខ្ញុំបាទបានរៀបរាប់ខាងលើ អញ្ចឹងមែនតើទៅគឺវាមាន8ចំណុចធំធំ8ចំណុចធំធំទី1គឺ personal information នៅក្នុង personal information គឺដាច់ខាតត្រូវមានរូបថតទៅមានរូបថតបាទរូបថតនឹងលក្ខណៈ professional បន្តទៅគឺ profile education background work experience work experience ជាចំណុចដែលសំខាន់នៅក្នុង CV ដូចដែលខ្ញុំបាននឹងរៀបរាប់កន្លងមកបាទជាចំណុចសំខាន់នៅក្នុង CV អញ្ចឹងបងប្អូនធ្លាប់ធ្វើការងារនៅពេលវេលាណាមួយរយៈពេលណាមួយបងប្អូនអាចបំពេញចូល position នៅក្រុមហ៊ុនណាទាំងនេះគឺជាភាពទូខុសត្រូវអញ្ចឹងបងប្អូនដែលខាងគឺត្រូវតែបំពេញបំពេញ បើសិនជាបងប្អូនមានបទពិសោធន៍ច្រើនមានបទពិសោធន៍ច្រើនកន្លែងចាំបងប្អូនអាចបំពេញពីបច្ចុប្បន្នពីបច្ចុប្បន្នភាពទៅទៅទៅអតីតបាទទៅអតីតទៅអតីតអញ្ចឹងបងប្អូនបំពេញពីបច្ចុប្បន្នភាពទៅអតីតបាទបន្តទៀតគឺ training course language hobby ចំណុចចុងក្រោយគឺ reference បាទអញ្ចឹងបងប្អូនអាចបំពេញចូលបំពេញចូលឈ្មោះរបស់គាត់គាត់ធ្វើការងារអីនៅក្រុមហ៊ុនណាអង្គការណាផ្សេងផ្សេងបាទបងប្អូនបំពេញចូលលេខទូរស័ព្ទ email អញ្ចឹងយើងឲ្យបាន2នាក់បាទយើងឲ្យបាន2នាក់បាទចុងក្រោយអរគុណច្រើនសម្រាប់ការចំណាយពេលដ៏មានតម្លៃដើម្បីទស្សនាវីដេអូឃ្លីបនេះ ហើយខ្ញុំបាទនឹងមានការរៀបចំវីដេអូលើក្រោយតាក់ទងជាមួយនឹងថាតើយើងត្រូវរៀបចំអ្វីខ្លះមុនពេលទៅសម្ភាសហើយសំណួរអ្វីខ្លះដែលយើងត្រៀមនឹងឆ្លើយដែលភាគច្រើនខាងក្រុមហ៊ុនឬក៏អង្គការដែលនឹងសួរសំណួរទាំងអស់នេះបាទអញ្ចឹងបងប្អូននឹងដឹងថាមុនពេលទៅសម្ភាសមុនពេលណាត់ជួបសម្ភាសជាមួយខាងក្រុមហ៊ុនផ្សេងៗ នឹងរៀបចំអ្វីខ្លះត្រូវដឹងព័ត៌មានអ្វីខ្លះបាទអរគុណច្រើន